អូខេសួស្តីដល់អ្នកទាំងអស់អ្នកដែលកំពុងតែតាមដានទស្សនាវីដេអូនេះទាំងមូលផងដែរហើយថ្ងៃនេះខ្ញុំមានព័ត៌មានអាប់ដេតជូនអ្នកទាំងអស់គ្នាពីរគឺព័ត៌មានដែលទើបតែក្តៅគប់ខាង YouTube Partner គាត់បានត្រប់ឲ្យប្រទេសកម្ពុជាយើងបើកនៅក្នុងប្រទេសកម្ពុជាយើងបាន បើក partner ហើយអញ្ចឹងអាប់ដេតជូនអ្នកទាំងអស់គ្នាអ្នកដែលគាត់ទៅតែចាប់ផ្ដើមធ្វើ YouTube ដូចជាខ្ញុំហើយកុំភ្លេចចុច share ហើយនិង subscribe channel របស់ខ្ញុំអ្នកមួយផងព្រោះដោយសារអ្នកដែលគាត់បានដាក់ partner នៅតាមប្រទេសនីមួយៗដូចជាខ្ញុំលោកមុនខ្ញុំដាក់នៅ United States ថៃហើយខ្ញុំដូរតាមនោះទៅប៉ុន្តែឥឡូវនេះយប់ម្សិលមិញខាង YouTube គាត់បានបើក program partner ឲ្យយើង ដាក់នៅក្នុងប្រទេសកម្ពុជា Cambodia ដាក់នៅក្នុងនឹងបានហើយពីមុនអ្នកដែលគាត់ធ្លាប់ដាក់ នៅប្រទេសកម្ពុជាគាត់មាននៅក្នុង location នឹង set អញ្ចឹងគាត់បន្តមកគាត់អត់ដូរព្រោះដោយសារពេលមួយរយៈមុន YouTube ក៏បានផ្ដាច់ខ្លួនពីប្រទេសកម្ពុជាមួយរយៈប្រហែលជាមួយឆ្នាំទៅពីរឆ្នាំនឹងខ្ញុំអត់សូវច្បាស់ទេអាចថាខ្ញុំចាំអត់ច្បាស់អញ្ចឹងក្នុងឡងពេលហ្នឹងគឺយើងពី YouTube គឺផ្ដាច់ពីប្រទេសកម្ពុជាមកប៉ុន្តែឥឡូវនេះមករយៈក្រោយនេះអឺប្រហែលខែមុន YouTube ក៏បើកឲ្យ យើងបើកនៅពេលដែលអ្នកដែលបាន monetize គ្រប់អាចមានពាណិជ្ជកម្មឬក៏មានអីនៅលើ sponsor នៅលើហ្នឹងអាចប្រើលុយបាន នៅក្នុង location ប្រទេសកម្ពុជាឥឡូវនេះយើងក៏អាចហៅបានដែរហើយយកតាមពីម្សិលមិញនេះ ខាង YouTube Program Partner គាត់ក៏បានតម្លាក់អឺឲ្យប្រទេសកម្ពុជា យើងក៏បើក location នៅក្នុងនឹងបានដែរអញ្ចឹងអ្នកទាំងអស់គ្នាដែលគាត់ទៅតែចាប់ផ្ដើមហើយនឹងអឺ គាត់ដែលមានហើយយើងអាចផ្លាស់ប្ដូរមក location នឹងបងប្អូនគ្នាព្រោះយើងនៅប្រទេសកម្ពុជាយើងយើងដាក់ប្រទេសកម្ពុជាព្រោះទី1គេបើកឲ្យយើងរកស៊ីបានហើយចឹងកុំភ្លេចដែរអ្នកនរគ្នាចូលទៅបើកនៅដាក់ location នៅក្នុងប្រទេសកម្ពុជា ហើយកុំភ្លេចចូលទៅ subscribe channel របស់ខ្ញុំម្នាក់មួយផង channel ខ្ញុំដាក់នៅខាងហ្នឹងអូខេហើយមួយវិញទៀតអឺនៅក្នុងហ្នឹងក៏គេមានអឺ partner ឬក៏មានកន្លែងមួយចំនួនគេនឹង update ចូល នៅក្នុងប្រទេសកម្ពុជាយើងព្រោះពីមុនគឺគេផ្ដាច់ទៅអស់ហើយអញ្ចឹងនៅក្នុងហ្នឹងគេនឹងមានអាប់ដេតថែមទៀតប៉ុន្តែគេអត់តអាប់ដេតចូលទេព្រោះសារអាចមានបញ្ហាទៀតគេអត់តចរចាគ្នាត្រូវអញ្ចឹងរឿងនឹងរងចាំថានៅពេលណា ដែលគេអាប់ដេតចូលនៅថ្មីម្ដងទៀតប៉ុន្តែខ្ញុំនៅមានចំណុចមួយទៀតរត់តែវាពិសេសជូនអ្នកទាំងអស់គ្នាហើយ អ្នកដែលគាត់ចូលចិត្តលេង short video ដូចជា TikTok ហ្នឹង គឺយើងអាចយកមកផុសចូលទៅក្នុង YouTube មានថាយើងមិនមែនលក្ខណៈយកវីដេអូ TikTok យកមកផុសទេតែយើងលេងដូចលក្ខណៈ TikTok ចឹងហើយក៏អាចបើក monetize រលុយបានដែរប៉ុន្តែនៅដើមឆ្នាំ2023អញ្ចឹងយើងបង្កើត channel short ឲ្យទៅហើយយើងចូលទុកផុសវីដេអូ short ទាំងអស់គ្នាដើម្បីរលុយនៅឆ្នាំ2023វីដេអូ short ទាំងអស់គ្នាអូខេដើម្បីយើងកែ channel យើងមិនយើងកែ channel own channel owner channel របស់យើងទេគឺយើងបង្កើត channel ថ្មីមួយទៀតមានន័យថា channel ថ្មីមួយទៀតដាក់ជាសម្រាប់ pop video short ទុកយើងផុសដើម្បីយើងបើកវាឲ្យហើយទៅយើងលេងវាឲ្យហើយដល់ពេល YouTube គេត្រប់ហើយយើងអាចរកលុយបានអូខេយើងគឺយើងមានវីដេអូស្រាប់នៅក្នុងនឹងស្រាប់អញ្ចឹង channel របស់យើងគឺអាចវារៀងខែខែដែរអញ្ចឹងទៅអឺភាសានៅក្នុង channel នេះក៏គេឲ្យយើងបែងចែកដែរ គេនៅក្នុងនោះ YouTube គេដាក់ហើយគេដាក់មាន short មានវីដេអូ long ប៉ុន្តែវាបែងចែកទោះវាបែងចែកយ៉ាងណាក៏នៅពេលដែលយើងមើលទៅវានៅតែមកចូលជាមួយគ្នាអញ្ចឹងយើងសុខចិត្តបង្កើត channel ថ្មីមួយទៀតដាក់សម្រាប់ video short អញ្ចឹងដើម្បីយើងចូលទៅបង្កើត channel ថ្មី មួយទៀតយើងចូលទៅក្នុង channel របស់យើងហើយយើងចូលទៅ setting អូខេយើងទៅចូលទៅ setting វានឹង load បែបនេះអញ្ចឹងអ្នកនរគ្នាមើលតាមវីដេអូខ្ញុំទៅហើយចូលទៅ create channel យើងទៅ create channel អញ្ចឹងនៅក្នុងហ្នឹងគេនឹងឲ្យយើងដាក់ហៅឈ្មោះអញ្ចឹងអ្នកនរគ្នានឹងដាក់ហៅឈ្មោះរបស់អ្នកនរគ្នាទៅថាជា channel បែបអឺ បែបម៉េចព្រោះដោយសារវាជា channel សម្រាប់យើងផុសវីដេអូ short short ដើម្បីបើក monetize រលុយនៅឆ្នាំ2023កុំភ្លេចណាបើកដល់គ្នាកើតអស់គ្នាកុំភ្លេចចូល share និង subscribe channel របស់ខ្ញុំអ្នកមួយផងអញ្ចឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំ ដាក់ឈ្មោះរបស់ខ្ញុំអញ្ចឹងទៅហើយឈ្មោះខ្ញុំអញ្ចឹងវាលក្ខណៈថាយើងបង្កើតជា channel short អញ្ចឹងយើងត្រូវដាក់អីឲ្យវាតាក់ទាញអញ្ចឹងអញ្ចឹងយើងគួរតែដាក់ short ដែរចឹងទៅអញ្ចឹងដាក់ short មកអូខេអញ្ចឹងបើហ្នឹងអូខេយើង create នេះខ្ញុំបញ្ជាក់បើកនៅក្នុង browser នៅលើ computer អញ្ចឹងបើអ្នកទាំងអស់គ្នាបង្កើតតាមទូរស័ព្ទខ្ញុំនឹងធ្វើវីដេអូមួយទៀតដើម្បីឲ្យអ្នកទាំងអស់មើលមើលឃើញនៅ ពេលដែលយើងបង្កើតក្នុងទូរស័ព្ទអញ្ចឹង channel របស់ខ្ញុំបានហើយគឺវាមានតែប៉ុណ្ណឹងអញ្ចឹងនេះ channel ដែលយើង បានបង្កើតហើយគឺទុកផុសនៅវីដេអូ short អញ្ចឹងកុំភ្លេចណាថ្ងៃនេះមានព័ត៌មាន2អាប់ដេតជូនអ្នកទាំងអស់គ្នាទី1គឺគេ YouTube partner program គឺគាត់បានបើកឲ្យ location កម្ពុជាយើងហើយហើយទី2យើងបង្កើត video shot ដើមឆ្នាំ2023គេនឹងបើកមើលថែយើងហៅលុយអញ្ចឹងកុំភ្លេចចុច subscribe ហើយនឹង share និង like channel របស់ខ្ញុំអ្នកមួយដើម្បីទទួលបានព័ត៌មានបន្ថែមទៀតខ្ញុំនឹង update ជូនអ្នកទាំងអស់គ្នាទៀតជួបគ្នានៅវីដេអូក្រោយបាយបាយ